ថ្មមិនជជែកដេញដោលសួររឿងនយោបាយរដ្ឋមន្ត្រីនឹងពីលើមកទេកណាកណាថ្មចង់ដឹង អំពីចាប់ដើមពី ប្រទេស ខ្មែរយើងការមានការបោះឆ្នោតមកដល់ពេលនេះគឺតើនយោបាយរដ្ឋមន្ត្រីប្រទេសអូស្ត្រាលីគេដូរប្រហែលអ្នកហើយហើយប្រទេសខ្មែរដូរប្រហែលអ្នកហើយអញ្ចឹងថ្មចង់ឲ្យបងតឹង ជួយលំអិតអំពីគណៈបកទាំងពីរ វាមានការផ្លាស់ប្ដូរគ្នាយ៉ាងណិចយ៉ាងម៉េចខ្លះខ្ញុំសូមជើញបងរៀបរាប់តិចមើលណាអញ្ចឹងទេបន្តទៅទៀតនេះនៅ ក្នុងប្រទេសមួយដែលកាន់លទ្ធិប្រជាធិបតេយ្យហ្នឹងគឺគេតែងតែយកសិទ្ធិរបស់ប្រជាប្រដ្ឋជាធំ ហើយសិទ្ធិរបស់ប្រជាប្រដ្ឋហ្នឹងគឺមានការមើលជានិច្ចតាមដានអ្នកនយោបាយដឹកនាំប្រទេសអញ្ចឹងទៅពេលដែលការដឹកនាំប្រទេសហ្នឹងគឺថាមាន ការប្រែប្រួលតម្រង់បែបបត់ហ្នឹងវាមិនអាចស៊ីជំរៅទៅលើការ ដឹកនាំឲ្យមានការរស់នៅរបស់ប្រជាពលរដ្ឋនឹងជឿនលឿនប្រជាពលរដ្ឋគេតែងតែធ្វើការវិនិច្ឆ័យហ្នឹងកាលណាគេមើលឃើញអាណត្តិរបស់ខ្លួននឹងដឹកនាំទៅវាមានការខ្វះខាតនៅចំណុចចំណុចណាមួយដែលជាចំណុចអវិជ្ជមានហើយកណាកណាប៉ះទាំងអស់នោះដឹកនាំទៅមានការមានចំណុចអវិជ្ជមានច្រើន និងដល់អាណត្តិរបស់ខ្លួនបោះឆ្នោតនឹងប្រជាប្រដ្ឋមានសិទ្ធិជ្រើសរើសទៅតាមគោលការណ៍គោលបំណងរបស់ប្រជាប្រដ្ឋដែលជាអ្នកអឺ បកុលសិទ្ធិអំណាចទៅឲ្យអ្នកដែលនាំមុខនឹងធ្វើការដឹកនាំប្រទេសហ្នឹងហើយបើសិនតែខ្វះខាតនៅចំណុចណាមួយពួកគាត់អាចធ្វើការវិនិច្ឆ័យចុងក្រោយនៃការទៅតាមសញ្ញាឆ្នោតរបស់ខ្លួនហ្នឹងអញ្ចឹងជាចំណុចមួយដែលខ្ញុំមើលឃើញហ្នឹងគឺប្រទេសអូស្ត្រាលីបដោតអារម្មណ៍ទៅលើគណៈបកពីរធំធំគឺគណៈមួយគណៈបកពលករ និងពីគណៈបកប្រជាធិបតេយ្យហ្នឹងអញ្ចឹងគណៈចង់លើកឡើងថាគណៈបកសេរីគណៈបកសេរីហ្នឹងកាន់ខាងសេរីហ្នឹងសេរីនិយមហ្នឹងអញ្ចឹងមានន័យថាគណៈបកទាំងពីរហ្នឹងចេះតែត្រដុំត្រសងគ្នាអឺជួនពេលខ្លះទៅគណៈបក Labor ជាប់ពីអាណត្តិជួនពេលថាទៅគណៈបក Libro ជាប់ពី3អាណត្តិអញ្ចឹងទៅអញ្ចឹងទេវាអាស្រ័យទៅលើគោលនយោបាយរបស់រដ្ឋហ្នឹងតើយើងបំរើរះដល់កម្រិតណានេះជាចំណុចមួយដែលជាការងារ ធ្វើឲ្យប្រជាប្រដ្ឋនឹងមានចក្ខុវិស័យក្នុងការមើលតាមតាមដាន អ្នកដឹកនាំអ្នកនយោបាយដែលធ្វើការងារបម្រើរាស្ត្រនៅក្នុងប្រទេសដែលមានប្រជាធិបតេយ្យពិតប្រាកដនេះជាចំណុចមួយដែលគួរឲ្យយើង ចាប់អារម្មណ៍ថាប្រទេសដែលមានប្រជាធិបតេយ្យពិតប្រាកដនោះគឺគេឲ្យសិទ្ធិទៅលើប្រជាប្រដ្ឋទាំងស្រុងហើយប្រជាប្រដ្ឋហ្នឹងគឺជាអ្នកមើលជាភ្នែកច្មោះ របស់អ្នកដឹកនាំអ្នកដឹកនាំវាគ្រាន់តែជា អ្នកបម្រើជាអ្នកធ្វើជាអ្នកផ្ដល់នៅប្រយោជន៍ឲ្យប្រជាពលរដ្ឋអញ្ចឹងទេប្រជាអ្នកបម្រើរដ្ឋមានន័យថាអ្នកបម្រើប្រជាពលរដ្ឋទាំងអស់ហ្នឹងអ្នកដឹកនាំគឺជាអ្នកបម្រើរដ្ឋអ្នកនាំមុខគឺជាអ្នកបម្រើរដ្ឋមិនមែនអ្នកដឹកនាំនឹងដឹកនាំទៅតាមអ្វីដែលខ្លួនចង់បានហើយនាំប្រជាពលរដ្ឋទៅតាមទេមិនមែនអញ្ចឹងទេនៅស្រុកនេះប្រជាពលរដ្ឋមើលតាមដានអ្នកដឹកនាំអ្នកនាំមុខនឹងតើធ្វើដល់កម្រិតណាហើយបើមានការខុសឆ្គង មានសិទ្ធិក្នុងការងារទៀមទានៅអវ័យមួយបោះឆ្នោតទម្លាក់ចោលយើងថាបោះឆ្នោតទម្លាក់ចោលវាហាក់បីដូចជាវាធ្ងន់ពេកប៉ុន្តែគេមានសិទ្ធិជ្រើសរើសមានសិទ្ធិអឺផ្លាស់ប្ដូរនៅចំណុចទាំងឡាយដែលបុគ្គលនីមួយនីមួយកាន់កាប់មួយអាណត្តិហ្នឹងនេះជាវាសនារបស់ប្រទេសជាតិទាំងមូលតែងតែឲ្យសិទ្ធិទៅលើប្រជាប្រដ្ឋជាអ្នកសម្រេចណាអូខេអញ្ចឹងអឺมันអាចដឹងថាឥឡូវចាប់ដើមពី9 91 90 90ប្រហែល90 91យ៉ាងបាទកាលណាបន្តិចទៀតហ្នឹងកាលណានឹងលើកឡើងមកថាតើនាយករដ្ឋមន្ត្រីនៅក្នុង តាំងពីឆ្នាំ91ដែលជានាយករដ្ឋមន្ត្រីមួយដែលមានមនុស្សធម៌តែងតែយកចិត្តទុកដាក់ដល់ជនភៀសខ្លួន ជាពិសេសជនភៀសខ្លួន ខ្មែរយើងដែលទទួលរងគ្រោះនៅរបបសម័យ3ឆ្នាំ8ខែ20ថ្ងៃដែលជាប្រទេសមួយដែលរងគ្រោះទៅលើ គ្រោះធម្មជាតិផងគ្រោះមនុស្សជាតិកើតបង្កើតឡើងផងធ្វើឲ្យនាយករដ្ឋមន្ត្រីអូស្ត្រាលីមួយនោះគាត់មានចិត្តអាណិតអាសូរដល់ប្រជាប្រដ្ឋខ្មែរយើងដែលជាជនភៀសខ្លួនហ្នឹងហើយគាត់មានគោលនយោបាយគាត់គាត់នាំប្រជាប្រដ្ឋដែលជាជនភៀសខ្លួនខ្មែរហ្នឹងមកតាំងទីលំនៅប្រទេសអូស្ត្រាលីមិនគេបំផុតមកទទួលជនភៀសខ្លួនមិនគេបំផុតនោះហើយដែលជាគាត់នៅក្នុងគណៈបកពលករគណៈបក Labor ហ្នឹង Labor ហ្នឹងគណៈគណៈគណៈនាំពីហ្នឹងមកគាត់ឈ្មោះជាឈ្មោះ Robert Hope របស់ហូហ្នឹងគាត់កាន់កាប់កាន់អំណាចនៅក្នុងនាយករដ្ឋមន្ត្រីហ្នឹងតាំងពីឆ្នាំ1983ដល់1991អញ្ចឹងដែរនៅក្នុង1993ដល់1991ហ្នឹងពេលនោះគាត់ជានាយករដ្ឋមន្ត្រី ហើយគាត់មានសិទ្ធិសម្រេចនៅគោលនយោបាយមួយចំនួនហ្នឹងគឺថាណែនាំឲ្យប្រជាប្រដ្ឋអូស្ត្រាលីហ្នឹង គឺមានការអណិតសោដល់ជនភៀសខ្លួន ដែល កំពុងតែមាន ការជួបការលំបាកនៅតាមព្រំដែននានាដែលព្រំដែនប្រទេសថៃជាដើមហ្វីលីពីនជាដើមនោះធ្វើឲ្យគាត់នឹងមានចិត្តអណិតសោឲ្យប្រជាប្រដ្ឋតួតៅនឹងមានការបើកសិទ្ធឲ្យគាត់នឹងធ្វើគោលនយោបាយមួយហ្នឹងដើម្បីទទួលជនភៀសខ្លួន ខ្មែរជាពិសេស ជនភៀសខ្លួនខ្មែរហ្នឹងមកតាំងពីលំនៅប្រទេសអូស្ត្រាលីមិនគេតាំងពីឆ្នាំ1983រហូតដល់91ហ្នឹងដែល ជាកំឡុងពេល ជនភៀសខ្លួនខ្មែរយើងហ្នឹងមកតាំងទីលំនៅប្រទេសអូស្ត្រាលីហ្នឹងច្រើនជាងគេបំផុតកណាអូខេកណាអូខេបន្ទាប់ពីយើងទទួលបានការបោះឆ្នោតគឺមុនបោះឆ្នោត គឺប្រទេសខ្មែរយើងត្រូវបាន មានសង្គ្រាម ណាគេមានសង្គ្រាមយើងត្រូវបង្កើតឲ្យមានកិច្ចការកិច្ចចរចានៅទីក្រុងប៉ារីសត្រូវបានប្រទេស ទាំងឡាយដែលបានចុះហត្ថលេខីនៅក្នុងសេចក្តីនៃសេចក្តីព្រៀងនៃសន្ធិសញ្ញានៃទីក្រុងប៉ារីហ្នឹងត្រូវបានប្រទេសអូស្ត្រាលីបានជាអ្នក ជួយក្នុងកិច្ចការហ្នឹងដែរគឺចំណន់ហ្នឹងគឺគេហៅថារដ្ឋមន្ត្រីក្រសួងការបរទេស ដែលជាអ្នក ជួយជ្រោមជ្រែងក្នុងការបោះអឺ ក្នុងការធ្វើយ៉ាងណាឲ្យប្រទេសខ្មែរមានសន្តិភាពគេហៅថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសបើមានដឹងខ្លះទេកណាកណាហ្នឹងប្រទេសអូស្ត្រាលីនេះយើងឃើញថាវាជាប្រទេសមួយអឺដោយឡែកដាច់ដោយឡែកយើងចាត់ទុកថា ជាទ្វីបគេហៅថា ជាទ្វីបអូសែនីហ្នឹងគឺថានៅក្នុងពិភពលោកយើងហ្នឹងវា មានទ្វីប5ណាអញ្ចឹងទៅមានទ្វីបអូសាឌីហ្នឹងមួយដែរនៅចិត្តជាមួយនឹងអឺ គៀកើយចិត្តនឹងជាមួយនឹងអាស៊ីយើងហ្នឹងអញ្ចឹងទេគាត់មានការចូលរួមពេលដែលប្រទេសខ្មែរហ្នឹង23ដុល្លារ91ហ្នឹង មានការធ្វើកិច្ចបង្កើតឡើងនៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងខ្មែរយើងហ្នឹងមានភាគីទាំង4ហ្នឹងដើម្បីឲ្យមកជួបជុំគ្នានៅទីក្រុងប៉ារីសហ្នឹងក៏មានការផ្ដើមឡើងពី ក្រសួងការបរទេសរបស់អូស្ត្រាលីដែរដើម្បីជំនួយជួយឲ្យកិច្ចការច្បាប់ទាំងអស់ហ្នឹងអាចកើតឡើងបាននៅចំណុចដែលខ្មែរមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងក៏អាស្រ័យការចូលរួមចំណែកមួយយ៉ាងធំដែរពីអឺពីក្រសួងការបរទេសក៏ដូចជារដ្ឋាភិបាលអូស្ត្រាលីនៅសម័យនោះចំនួនណាចំនួនចំនួនហ្នឹងចំនួនឆ្នាំ1991ហ្នឹងគឺថាលោក Paul Keating នៅក្នុងពីបន្តពីលោកបងផុកមកគឺលោក Paul Keating ហ្នឹងហើយលោក Paul Keating ហ្នឹងក៏ជាគណៈបកពលករដែរបន្តពីលោកបងផុកលោក Robert Hook មកលោក Robert Hook ឆ្នាំ1983ដល់1991ក៏ជាគណៈបក Labor ដែរបន្តពីនោះមកជាប់គណៈបក Labor បន្តទៀតប៉ុន្តែអ្នកដឹកនាំថ្មីគឺឈ្មោះលោក Paul Keating Hogating ហ្នឹងគឺកញ្ចត់ក្នុងសម័យ1991ដល់1996មកណាត់ពេញហ្មង4ឆ្នាំអញ្ចឹងទេក្នុងសម័យហ្នឹងគឺជាសម័យមួយដែលធ្វើការជួយអន្តរាគមជួយរៀបចំកិច្ចការងារកិច្ចព្រមព្រៀងទីក្រុងប៉ារីស23ដុល្លារហ្នឹងគឺក្នុងសម័យឆ្នាំ1991ហ្នឹងគឺពួកគាត់នឹងឯងក្នុងអំឡុងក្នុងអំឡុងនៃគណៈបក Labor កំពុងតែកាន់កាប់លោកលោកភពរូវៀងលោក Paul Keating និងលោក Robert Hawke ហ្នឹងហើយអញ្ចឹងហើយពីរអ្នកពួកគាត់ហ្នឹងគឺជាអ្នក ចលនាធ្វើឲ្យ នយោបាយស្រុកខ្មែរនឹងប្រែប្រួលទៅតាមស្ថានភាពនៃអន្តរជាតិគេត្រូវការជាពិសេសទៀតគេចង់ឲ្យប្រទេសខ្មែរនឹងមានសន្តិភាពពេញលិញមិនមានការសង្គ្រាមស៊ីវិលនៅក្នុងប្រទេសទៀតនោះហើយដែលជាទំនុកបំណងមួយយ៉ាងយ៉ាងខ្លាំងហើយក៏ជាការងារណែនាំអំពីគោលនយោបាយអន្តរជាតិសម្រាប់ ផ្ដល់នៅផលប្រយោជន៍ឲ្យប្រជាជនខ្មែរយើង មានសន្តិភាពកុំឲ្យមានការកាប់សម្លាប់រវាងគ្នានឹងគ្នាក៏ដូចជាកុំឲ្យមានសង្គ្រាមនៅតាមព្រំដែនទៀតហ្នឹងហើយអាស្រ័យលោកទាំងពីរហ្នឹងដែលជាអ្នកកាន់កាប់អំណាចដឹកនាំប្រជាជនអូស្ត្រាលីហ្នឹងធ្វើការជួយអន្តរាគមន៍ក្នុងការងាររៀបចំនៃអាផែនការកិច្ចព្រមព្រៀងទីក្រុងប៉ារីស23ដុល្លារ91នឹងកណា